ហួតវាសនាកណែមានសំណួរមួយចង់សួរលោកចាស់គ្រូថាហេតុអ្វីបានជាករណីសត្វគប់មនុស្សជុំវិញខ្លួនល្អតែដំបូងទាំងករណីព្យាយាមមិនតបតប៉ុន្តែ គេនៅតែនិន្ទាហើយទាំងនេះមកពីករណីសាងកម្មមកពីជាតិមុនឬក៏យ៉ាងណា ហើយករណីមិនចេះអែបអបដោយគេសម្ដីផ្អែមឃើញយ៉ាងម៉េចថាអញ្ចឹង ឬត្រូវធ្វើដូចគេនិយាយថាតែតែស្កស្កនិយាយនឹងចង់ឌឺឲ្យណាគេហ្មងនេះភាពល្អឬក៏មិនល្អតាំងពីដើមរហូតដល់ចប់របស់អ្នកដតីវាលើសពី សមត្ថភាពរបស់យើង ទៅគ្រប់គ្រងគេ តែមានមនុស្សម្នាក់ ដែលយើង អាចមាន សមត្ថភាពទៅគ្រប់គ្រងឲ្យល្អ តាំងពីដំបូងដល់ចុងបានគឺខ្លួនយើងនេះទៅនៅក្នុងវិស័យបើយើងសួរអញ្ចឹងចុះឥឡូវយើងថាចុះប្រពុតមានកម្មអីបានជាទេវតាត់នឹងចេះតែតាមទៅត្អូនតែហើយចុះប្រពុតនឹងមានកម្មអីបានជាមេនឹងចេះតែផ្ចាញ់ វាល្អចប់ត្រឹមពពុទ្ធនឹងទៀតហើយអ្នក មានបុណ្យធំត្រឹមពពុទ្ធនឹងហើយអស់អស់ក្នុងលោក នេះអស់ត្រឹមព្រះសម្មាសម្ពុទ្ធនឹងហើយបួនអសង្ខ័យមួយសែនកັບលះបងអូណានៃព្រះអង្គដែលត្អូចនេះព្រះអង្គណា ដែលត្អូចណាអើយតថាគតធ្វើតល្អអាមិនបាន ជាទេវតតនឹងចេះតែមកផ្ចាញ់តថាគតអត់លេង តថាគតធ្វើទៅល្អបតិតថាគតល្អណាស់ពេញដោយ compassion ករុណាមុទិតាតថាគតពេញមកអាឡមិចគុននាងមេគុនតយាជួលអ្នកលេងនឹងមកជេរតថាគតគ្រប់ទៅច្រកអញ្ចឹងពុទ្ធមានតអូនណូអត់ទេអង្គវិញនិយាយរឿងល្អណា ពីណាល្អជាងព្រះអង្គទៀតណាអហើយហើយហើយតថាគតនឹងវាមានកម្មអី ណាតថាគតនឹងវាធ្វើបាបអីពីមុនមកបានជានាងចិញ្ចានេះមកមួលបង្កាច់តថាគតយកឈើធ្វើជាកូនមួយជេរចអល់មុខតថាគតមួលបង្កាច់តថាគតអញ្ចឹងដែលពុទ្ធដែលអូនអញ្ចឹងអើហើយចុះតថាគតនឹងមានកម្មអីណាបានជា ពួកនៃក្រុននឹងសម្លាប់នាងសុនដារីណាណៃនឹងមកកប់ក្នុងវត្តចេតពុទ្ធនេះគេទម្លាក់កំហយទៅថាគតអញ្ចឹងហាមានទេបើពុទ្ធមានត្អូនអញ្ចឹងអត់ទេរឿងមានហេតុចប់នឹងធម៌ទាំងឡាយមានហេតុទើបកើតឡើងចប់មានទេអត់មានអីផងរឿងហ្នឹងមនុស្សប្រឌិត តែធាតុពិតវាមានតែហេតុហើយផលចឹងបានយល់រឿងហ្នឹងបានបាននិយាយប៉ុណ្ណឹងម៉ែមិនជឿថាអ្នកសួរនឹងយល់ទេអាចខឹងអាត្មាថាអាត្មានិយាយឌឺទៀតស្រួលឯពូសួរមែនទេលើកពពុតមកកាច់ឯងណាថាមែនទេជីវិតនឹងអញ្ចឹងចេះថាជីវិតនឹងវាអញ្ចឹងឯងអញ្ចឹងបានចូលខាងដើមមិញហ្នឹងអាវគ្គខាងដើមមិញមានអ្នកសួរអាត្មាថា អេលះបងគ្រប់យ៉ាងឲ្យទៅនិព្វានអត់កំណើតអត់ជាតិអីចឹងចង់ទេចង់មានជាតិក្រោយចង់ជួបជុំគ្រួសារចង់មានជីវិតចង់មានអីក៏ចង់ទៅប៉ុន្តែមានជីវិតជួបចឹងជួបគេស្អប់ចឹងជួបគេក្បត់អញ្ចឹងអាជួបគេធ្វើបាបអញ្ចឹងបែកបាក់តែអញ្ចឹងឈឺតែអញ្ចឹងហើយចុងក្រោយស្លាប់តែអញ្ចឹងអាជីវិតហ្នឹងវានាំអាហ្នឹងមក ធម្មតារបស់វាអញ្ចឹងព្រោះអីយើងព្រមជាមួយវាណាពេលយើងប្រាថ្នាវាហ្នឹងមានន័យថាយើងព្រមជាមួយវាហ្នឹងយើងព្រមជាមួយវាហ្នឹងឥឡូវបើគិតថាជាតិព្រមឃើញឥឡូវអាមាអឺនិយាយពីអ្នកទៅយកប្តីយកប្រពន្ធវិញដល់ពេលជួបបាត់អើយដឹងចឹងអត់យកប្តីយកប្រពន្ធទេតើអូនស្អី យើងព្រមម៉ែហាមស្ដាប់ផងកាលយើងចង់មកកាលយើងចង់ហ្នឹងម៉ែស្ដាប់ម៉ែហាមស្ដាប់ផងមែនអត់ណាដល់ការឲ្យទៅការឲ្យដូចគ្មានសេរីភាព ទេមកទៅណាគេតាមទៅត្អូនដែរត្អូនប្រាប់មិត្តភក្តិទៅត្អូនប្រាប់មិត្តក្នុងផឹកស្រាដូចគ្នាអូអញអញតត់ ណានៃអីចេះចេះចេះចុះមកវិញឆ្លោះគ្នាឃើញហ្នឹងហើយឯសួរថាវាសមទេសមហើយអត់មានប្រសិនបើទេអត់មានទេអូយបើសិនបើខ្ញុំអត់យកប្តីបើសិនបើខ្ញុំអត់យកប្រពន្ធអត់មានរឿងហ្នឹងអាហ្នឹងបានតែប្រសិន តែវាមិនពិតផងព្រោះការពិតមានទៅហើយការពិតមានទៅហើយហ្នឹងហ្នឹងហើយដល់ដល់ឥឡូវជួបអញ្ចឹងស្អីគេអាម៉េចបើគេចេះក្បត់ខ្ញុំហ្នឹងវាអត់មានគេក្បត់ទេនៅពេលណាដែលពីមុនធ្លាប់ល្អរឿងអីកុសលចិត្តវាកើនក៏ល្អទៅ អញ្ចឹងថ្ងៃក្រោយគេធ្វើអាក្រក់ដាក់យើងល្មិចអកុសលចិត្តកើតក្នុងចិត្តគេហ្នឹងមកផលិតចេញអារឿងរឿងអាក្រក់ដាក់យើងហ្នឹងហើយចុះអង្ការដែលយើងទទួលបានរឿងល្អពីគេហ្នឹងស្អីវាកើតឡើង នៅក្នុងយើងហ្នឹងថាកុសលវិបាកវាកើតណាកម្មល្អផលិតឲ្យមកយូរហើយឲ្យឲ្យឃើញថាគេល្អឲ្យលឺថាគេល្អហ្នឹងតាមពិតប៉ុននឹងឲ្យផលដែរតែវា ក្នុងរយៈកាលមួយដល់វាបាត់ទៅវិញទៅយើងស្ដាយអាហ្នឹងយើងទាស់ជាមួយនឹងអកុសលវិបាកនេះវិញយើងមកទាស់ទាស់អាកន្លែងគេមិនស្មោះនេះហ្នឹងកាលគេស្មោះកាលគេសរសើរយើងកាលគេឲ្យអីយើងនិយាយថាវាសុបាយចិត្តឃើញទេដល់គេលែងឲ្យគេលែងស្មោះវាទាស់ថាជីវិតវាអញ្ចឹង ថ្មនិយាយនេះមិនមែនគ្រប់គ្រងឲ្យមនុស្សក្បត់ចិត្តក្បត់ទៅគ្មានទំនួលខុសត្រូវរឿងជីវិតអីអត់ទេតែតែតែសិតតែរឿងយើងហាមមិនបានអានៅក្នុងគេណាយើងហាមវាអត់បានអានៅក្នុងយើងនេះក៏ហាមមិនបានដែរមែនទេតែអនត្តាទាំងអស់ណាបើកាន់ថាវាចិត្តជាងវាចិត្តជាងងាយជាងបើប្រៀបទៅហ្នឹងហើយហើយសំណួរចុងក្រោយសួរថាយ៉ាងសួរថាអឺ ឬក៏ពូពូពូខ្លួនឯងអត់ចេះនិយាយសម្ដីផ្អែមអត់ចេះអីអីចឹងឃើញមិនថាអញ្ចឹងអឺមិនចេះគួរតែរៀនដែរពាក្យសម្ដីខ្លះណាសម្ដីពីរោះយើងក៏និយាយថាផ្អែមអីពាក្យនិយាយពីរោះគួរតែរៀនតែដូចពាក្យខ្លះគេហៅថាពាក្យផ្អែមល្ហែមតិចចិត្តស្ដាប់ទៅអាហ្នឹងក៏គួរតែរៀនដែរប៉ិនមិនមែនផ្អែមមិនញែកទេ មិនផ្អែមអាលួយទេមែនទេយើងលើពាក្យថាពាក្យសម្ដីពីរោះពិសាសម្ដីផ្អែមល្ហែមពាក្យល្អតាគឺចង់សម្ដៅដល់សម្ដី ស្ដាប់ទៅវាស្រួលតិចចឹងមិនផ្អែមអាលួយទេអាផ្អែមអាលួយអាហ្នឹងយ៉ាប់ផ្អែមមានស្នៀតផ្អែមអឺពីមុខផ្អែមមានល្បិចផ្អែមបោកអាហ្នឹង វាមានផ្អែមស្អីវាក៏ក្រិចតាបើខាងមើលទៅដូចផ្អែមប៉ិនបើពាក្យសម្ដីផ្អែមល្ហែមពាក្យទុនពាក្យព្រោះមិនគំរោះកំរើយ គួរតែរៀនបើយើងមិនចេះគួរតែរៀនណាហ្នឹងព្រោះទាំងយើងនឹងក៏ដោយយើង អ្នកថាមិនចេះផ្អែមនោះគេជេរមើលវាគ្មានទៅចូលចិត្តស្អីទេយើងអាចថាហេខ្ញុំមិនចេះផ្អែមទេប៉ិនសាក់គេគំរោះដាក់មើល អត់សบายចិត្តដូចគ្នាហ្នឹងមែនទេអញ្ចឹងត្រូវរៀនយកជាឧទាហរណ៍ណាយកជាឧទាហរណ៍ពាក្យសម្ដី ណាដែលអ្នកដតីនិយាយមកយើង យើងអត់ចង់ស្ដាប់កុំនិយាយពាក្យហ្នឹងទៅគេអញ្ចឹងណាឲ្យមានខ្លួនយើង ជាជាឧទាហរណ៍ អឺហើយអាឃើញមិនថាអញ្ចឹងហ្នឹងអាហ្នឹងក៏គួរតកែដែរឃើញមិនថាអញ្ចឹងវាមិនសុទ្ធតែត្រូវទេហើយបើយើងប្រកាន់ថាខ្ញុំតែចឹងអាហ្នឹងមាននេះខ្ញុំតែចឹងខ្ញុំអាហ្នឹងមាននេះរបស់យើងណាមានរឿងល្អអីបើដឹងថាអាហ្នឹងវាអត់ជោគជ័យហើយបើអាហ្នឹងវាមិនសម្រេចហើយទុកវាធ្វើអី ចឹងបាននៅក្នុង ពាក្យសម្ដី នឹងទោះបីព្រះអង្គឲ្យនិយាយពិតប៉ុន្តែមិនមែនមានន័យថាឃើញមិនថាចឹងទេនិយាយតែពាក្យពិតពាក្យកុហកអត់និយាយប៉ុន្តែវាមាន ពេលខ្លះអត់គួរនិយាយមិនមែនកុហកទេខណៈមិនចង់និយាយឃើញថាអឺនិយាយទៅវាអត់ប្រយោជន៍ នៅនឹងមិនគួរស្ដាប់ពាក្យហ្នឹងទេអញស្ដាប់ទៅអញនិយាយទៅ ខាតកម្លាំងអត់តែអំពើដឹងអញ្ចឹងហើយប្រឹងស្អីទុកពាក្យសម្ដី ត្រូវនឹងណោទៅនិយាយប្រាប់ពីណាដែលគេចង់ស្ដាប់ណាស្រួលចិត្តដូចថ្មនិយាយអងៃថ្មមិនដែលចង់ទុកកែអ្នកអត់ចង់ស្ដាប់ថ្មទេថ្មអត់ដាក់អត់ដាក់គំនិតទៅរោអ្នកអត់ចង់ស្ដាប់ថ្មទេណាថ្ម ផ្ដោតទៅលើតែអ្នកណាដែលចង់ស្ដាប់អាត្មាទេដូច្នេះអាត្មាអត់បាក់ចិត្តទេហើយថាទៅគេជេរមកគេថាមកគេប្រកាច់ចេះកាសនោះអាត្មាគ្រាន់តែកំណត់ចំណាំថានឹងមិនមែនអ្នកស្ដាប់អាត្មាចង់ចេះដឹងចង់យល់អីទេគ្រាន់តែជាអ្នកប្រតិកម្មជាអ្នកមិនសប្បាយចិត្តណាហើយបើគាត់មានអាគ្រឿងស្ទះនៅនឹងឯងអាត្មាទៅចំណាយធ្វើអីឧទាហរណ៍ថាបើគេចង់ស្ដាប់អាត្មា ស្មាននិយាយតន្តិចគេយល់ហើយព្រោះគេអត់បង្កើតចិត្តខឹងនៅនឹងអញ្ចឹងគេអត់បង្កើតចិត្តខឹងបង្កើតចិត្តស្អប់នៅពេលហ្នឹងឯងអញ្ចឹងគេគេផ្ទៀងស្ដាប់ចង់ដឹងថាអាត្មានិយាយថាម៉េចអញ្ចឹងឧទាហរណ៍ចង់និយាយថាដូចដូចយើងស្រោចទៅលើតំណាំដែលយើង បាញ់ទៅអត់មានអីស្ទះអញ្ចឹងណាទឹកនឹងទៅដល់តំណាំហ្នឹងសពហ្មងចុះបើ ដើមឈើមកខាងទីនោះវាមានគ្រឿងរាំងស្ទះមានលបាំងមានជាងផងរាំងឲ្យយើងចេះតែចង់ស្រោចទៅនឹងមិនស្រោចវាមិនបានខាតតែកម្លាំងអាទឹកក៏វាអស់វាមិនទៅដល់តំណាំប្រឹងទៅអីហ្នឹងហើយបើយើងទៅស្រោចតំណាំឬគួរស្រោចបាន បាន100គុំតំណាំមួយ ប្រឆាំងអត់ចង់ទទួល ទឹកពីយើងយើងចំណាយមួយថ្ងៃអត់សើមគល់វា ទៅប្រឹងអីជាមួយវាហ្នឹងនោះតំណាំគេខ្វះទឹកគេ គេចាំត្រងទឹកនោះណោ100ដើមទៅចំណាអញ្ចឹងឃើញធូរចិត្តដូចពាកត្រូវពាកត្រង់មិនក៏ដោយព្រះអង្គថាឲ្យមើលកាលមើលបុគ្គលហ្នឹងហើយមើលកាលមើលបុគ្គលពាក្យពិតមានប្រយោជន៍ប្រកបដោយចិត្តមេត្តាទៀតមិនអាងទៅយើងនិយាយត្រូវអាណាស្ដាប់មិនស្ដាប់ហើយកុំមោះកុំមោះទៅអញ្ចឹង យើងអាហ្នឹងមាននេះរបស់យើងចឹងបានសិលធម៌គ្រូពេទ្យក្រៅពីពីចិត្តសង្គ្រោះហើយនៅនៅមាន កាយវិការទុនភ្លុនទៅរកអ្នកជំងឺទៀតមិនអាងថាអញអញជួយអញគ្មានទង្វល់អាណា អាណាលេបថ្នាំលេបទៅ អាណាមលេបងាប់ទៅមិនចឹងទេសិលធម៌គ្រូពេទ្យគេមិននិយាយចឹងទេ អ្នកជំងឺមិននេះនឹងគេទៅលោមគេទៅដូចចាស់ចាស់នៅ nursing home អីហ្នឹងនៅនៅកន្លែងមណ្ឌលចាស់ចាស់អីហ្នឹងគេទៅនិយាយរឿងគេទៅធ្វើទៅធ្វើគេដូចកូនរបស់គាត់អីចឹងនិយាយរហូតដល់គាត់ព្រមហូបហ្នឹងតែយើងជួនកាលយើងច្រឡំយើងជួយគេអញនិយាយឲ្យត្រូវណាហើយមិនតាមងាប់ឯណាងាប់តែអាហ្នឹងមិនមែនបេះដូងអ្នកជួយទេលើ credit ថាអញអ្នកជួយឯងឯងតាមអញងាប់ទៅ ជួយមែនតែនវាមិនមែនត្រឹមត្រឹមតែមានចង់ឲ្យគេបានសុខដោយសារតាម ចិត្តយើង ក្នុងបំណងប៉ុណ្ណឹងទេវាត្រូវមានចិត្តមុទិតាទុនភ្លុនមានព្រមវិហារនៅនឹងទៀតណាហ្នឹងហើយអាហ្នឹងត្រូវត្រូវរៀនច្រើនណាយើងកុំអោយចេះតែយកអាមេនះរបស់យើងអញតែចឹងអញហ្នឹង អញនិយាយតែអញ្ចឹងអញឃើញខុសអញថាខុសអញ្ចឹងឯងតាមងាប់ទៅអស់ចិត្តអ្នកជួយបាត់ហើយឃើញទេវាមានចិត្តអ្នកជួយណាទៀតពធូវាបន្តិចមកក្រៅពីឲ្យសុកអារឿងដែលយើងចង់ឲ្យគេយល់នោះឲ្យសុកតាមតិចគេបន្តិចទៀតទៅមិនស្រួលអាហ្នឹងក៏ឲ្យសុកដែរឃើញទេឲ្យសុកដែរតើឲ្យសុកតាមតិចបន្តិចទៀតទៅហ្នឹងហើយ ណ៎ហ៊ុនសុកជាថាសរសេរត្រូវអានត្រូវនៃត្រូវពីរោះហើយហ្នឹងហើយហ្នឹងចឹងល្អហើយដែលយើងមានបេះដូងថាឃើញមិនថាអញ្ចឹងហ្នឹងល្អមកកម្រិតប៉ុន្តែដូចដូចចាស់ចាស់និយាយថា ផ្លូវវាចកំបោះបងផ្លូវត្រង់កំដៅហងណាគឺ ផ្លូវវិជ្ជនេះមិនមែនវិជ្ជវេទេគឺឧបាយដូចយើងចង់ទៅយករបស់មួយចឹងណាបើយើងទៅត្រង់បឹងកពើវិមុខចឹងយើងចុះទៅវាស្លាប់អញ្ចឹងដើរផ្លូវវៀងវៀងមិនមែនកុហកទេគ្រាន់តែវាមិនមិនចំពេកព្រោះបើថាយើងជាអ្នកជួយគេកុំឲ្យគ្រោះថ្នាក់ខ្លួនឯងបើយើងយកតាអារម្មណ៍ថាជួយគេជួយគេកពើនៅពីមុខក៏មិនខ្វល់ដែរ វាអត់បានទាំងជួយទៅទៀតជួយវាអត់បានងាប់បាត់ហើយកពើស៊ីបាត់ហើយដូចយើងថាពេលហ្នឹងត្រូវអញឃើញវាធ្វើខុសអញប្រាប់បើគេអត់ស្ដាប់ដល់គេអត់ស្ដាប់មានន័យថាជួយអត់បានយល់ទេដល់គេអត់ស្ដាប់មានន័យថាយើងជួយអត់បានព្រោះយើងខ្វះបច្ចេកទេសណាខ្វះបច្ចេកទេសយើងអាងតាពាកត្រូវអានេះរបៀបថាយើងអាងតែយើងមានបាយឲ្យគេហូប យកមកវាខ្វះបច្ចេកទេសធ្វើឲ្យគេសบายចិត្តក្នុងការហូបមកដល់អូច្រាស់ទៅវិញឯងឃ្លានខ្លួនឯងបំស៊ីងាប់ខ្លួនឯងច្រាស់ទៅកដាលទ្រូងទៅមែនចឹងទេហ្នឹងហើយគឺអាហារហ្នឹងវាឆ្ងាញ់តាមផ្លូវដាតចឹងទៅប៉ុន្តែឲ្យវាឆ្ងាញ់តាមផ្លូវតិចតិចទៅអាហ្នឹងក៏ជួយដែរ ឲ្យសំលេងជាទៀនឃើញទេនឹងចឹងហើយមួយទៀតថាតើត្រូវនិយាយតែតែស្កស្កដោយគេឬបើយើងដឹងថាតែតែស្កស្កអត់ល្អទៅនិយាយទៅអីអាសំណួរហ្នឹងមិនបាច់បកទេអាហ្នឹងយើងថាសំណួរហ្នឹងដឹងថាតែតែស្កស្កហ្នឹងអត់ល្អទេអញ្ចឹងបើយើងដឹងអាហ្នឹងអត់ល្អទៅធ្វើអញ្ចឹងទៅអីអាចធ្លាក់ទឹកហើយអើហើយអើហ្នឹងមិនបាច់ធ្វើទេ សុផានីសួនគណែចង់ដឹងថាកាលសម័យពុទ្ធពេលលោកសូត្រធរមានប្រោសទឹកដែរឬទេ ព្រោះកាលកណាទៅវត្តពេលប្រជុំលោកតាធំក៏ប្រោសទឹកឲ្យបរិស័ទដែរហើយបរិស័ទក៏នាំគ្នាចូលចិត្តដើម្បីបានទទួលទឹកមុនតែកណាមិនចូលទៅទេ ព្រោះដឹងថា ទឹកនោះមិនអាចផ្ដល់សេរី ឬសេចក្តីសុខដល់កណាទេ ចឹងយើងត្រូវសិក្សាប្រវត្តិថាតើសម័យពុទ្ធពាក្យថាស្វាតជ័យគេស្វាតជ័យមិនគេសិក្សានៅក្នុងលក្ខណៈសិក្សាវាមាន5គឺមួយសិក្សាដោយសេចក្តីគោរពអឺទី2ស្វាតជ័យដោយសេចក្តីគោរពទី3ត្រួតត្រងទុកដោយសេចក្តីគោរពទី4សង្កេតពិនិត្យអត្តន័យផ្ទៀងផ្ទាត់ដោយសេចក្តីគោរពដើម្បីឲ្យច្បាស់ហើយនឹងទី5 ប្រតិបត្តិអញ្ចឹងការស្វាធ្យាយរបស់គេក្នុង សម័យពុទ្ធកាលយើងសិក្សាតាមប្រវត្តិរឿងរ៉ាវទាំងឡាយវាគ្មានជាការស្វាធ្យាយដូចយើងឥឡូវនឹងផងឥឡូវកុំតន់និយាយរឿងស្រោចទឹកឬក៏មិនស្រោចទឹកវាអត់មានវាមាន តែរៀនឲ្យសូត្ររំលឹក អានឹងមានសូត្រសម័យនោះគឺគឺសូត្ររំលឹកអាមិនបានសូត្ររំលឹកថាសូត្រកុំឲ្យវាភ្លេច ចឹងណាអដូចជាគិរីមុននៅនៅសោតព្រះសម្មាសម្ពុទ្ធយកសោតនឹងមួយយកទៅឲ្យគិរីមនុនស្ដាប់ដោយចំពោះតែម្ដងនៅពេលនោះគិរីមនុននឹងមានអាពាតលោកវាពាក់ប៉ុណ្ណាអាពាតផ្លូវចិត្តផងធុញថប់ stress depression នឹង ខ្លាំងទៅធ្វើឲ្យបេះដូងដើរអត់ល្អធុញថប់ទៅខ្សោយទៅ ឧបាទានវាខ្លាំងប្រកាន់វាខ្លាំងចឹងព្រះអង្គពង្រៀនសញ្ញា10ឲ្យព្រះអានន្ទយកសញ្ញា10ហ្នឹងទៅ repeat ឡើងវិញឲ្យគរិមនននឹងស្ដាប់ចឹងគឺដោយចំពោះ គឺទៅដល់ប្រាប់បងសញ្ញា10ទី1ស្អីអនិច្ចសញ្ញាអនត្តសញ្ញា អាទីនវៈសញ្ញាអីមួយមួយមួយមួយមួយស្ដាប់អីនោះស្ដាប់គិតស្ដាប់គិតស្ដាប់ចាណាចាណាចាណាចាណាវាអាចិត្តនឹងភ្លឺឡើងភ្លឺឡើងភ្លឺឡើង ទៅវាអស់កង្វល់ទៅអាពាតនឹងជាទៅពួកលោកវាមានសម្ពាធផ្លូវចិត្តខ្លាំងឃើញដែលគេយកទៅ នឹងទៅ repeat ឡើងវិញក៏ដូចតែសោតចឹងដែរប៉ុន្តែមិនមែនសោតរាវស្ដាប់បានគឺគឺអឺថាឡើងវិញនៅស្អីដែលព្រះសម្មាសម្ពុទ្ធបរៀនទៅនោះយកឲ្យគិតពិចារណា បានជាសូត្រមួយនឹងឈ្មោះថាគិរីមេនន្តសូត្រឃើញទេហើយនិយាយតែម្ដងហ្នឹងរឿងហ្នឹងអត់មានទៅយកពិធីណាទៀតយកអាហ្នឹងទៅដាក់ទៀតទេអត់មានពេលខ្លះព្រះអង្គនិយាយពីសញ្ញាហ្នឹងដែរតែมันពាក់ព័ន្ធនឹងអ្នកឈឺទេអ្នកធម្មតាក៏ស្ដាប់បានគឺឲ្យពិចារណាធម្មតាអឺចឹងឲ្យរកពិធីដូចរាល់ថ្ងៃហ្នឹងវាអត់មានវាអត់ទេ មិនបាច់ដល់ស្រោចទឹកទេគ្រាន់តែសូត្រឲ្យគេស្ដាប់ដូចរហងៃក៏វាអត់មានដែរអាត្មាមិនដឹងជាហ្មិចរួចដែររហងៃមិនក៏នៅសូត្របន្តិចវាសឹងថារាល់ថ្ងៃបើសិនញាតញោមធ្វើបុណ្យអីមកជុំអាត្មាហ្នឹងពិធីអីក៏ដោយសុំប្រាប់អាត្មាថាសុំព្រះអង្គកុំសោតធัวអីនិយាយធัวឲ្យកណាស្ដាប់វិញអាត្មាមិនដឹងអប៉ុណ្ណាទេមែនណា បើមិនមុនទៅផ្ទះហើយប្រកេនចង្ហាន់ហើយសូមលោកម្ចាស់កុំសោតធัวអីកណាស្ដាប់មិនតាន់នេះលឺណាស់សូមលោកម្ចាស់បយលធัวណាឲ្យកណាយល់វិញនេះអាឲ្យប្រយ៉ងអាមាថាសบายចិត្តណាស់អាហ្នឹងពិធីហ្នឹងដែលប្រពុតសម័យប្រពុតគេធ្វើទាំងប្រពុតហ្នឹងក៏ធ្វើតែរឿងអញ្ចឹងឃើញទេអគេទៅស្ដាប់ធោពេលល្ងាចរួចហើយគេនិមន្តព្រះសម្មាសម្ពុទ្ធទៅឆាន់ក្នុងថ្ងៃស្អែក មើលក្នុងរឿងធម្មបទច្រើនអញ្ចឹងប្រគេនហើយអញ្ចឹងទៅនៅពេលដែលព្រះអង្គឆានហើយក្នុងពាក្យហ្នឹងថានៅពេលដែលលែងឃើញព្រះអង្គដាក់ពហោះទៅក្នុង បាតហើយ គឺគេកំណត់ថាព្រះអង្គឆានហើយគេក៏យកអាសនៈគេហ្នឹងទៅអង្គុយក្បែរព្រះអង្គព្រះអង្គក៏ធ្វើ ធម្មីកថា ធម្មីកថាហ្នឹងគឺបញ្យលបញ្យលពីទៀនហ្នឹងវាឲ្យផលមិនខ្មិចសិលហ្នឹងវាមានន័យមិនខ្មិចអឺ ហើយនិយាយពីសង្សកៈកថា ពីឋានសួគ៌ហ្នឹងមិនក្រោយមកនិយាយពីអាទីនវកថានិយាយពីទោសរបស់កាមចុងក្រោយនិយាយពីការចិញ្ចាកាមទៅបួសក្រោយមកទៀតព្រះអង្គប្រកាសសច្ចធម៌នេះតាមលំដាប់ចឹងទៅ បានជាគេចេះសម្រេចធម៌នោះដោយសារអីគេស្ដាប់តែធម៌ដែលស្ដាប់បានហ្នឹងបានវាសម្រេចធម៌កើតហ្នឹងស្ដាប់ធម៌សូមចេះសម្រេចធម៌កើតទេកើតទេ ពាក់ព័ន្ធនឹងពិធីកាន់បិណ្ឌជុំបិណ្ឌឬក៏ចូលឆ្នាំអីមនុស្សមកច្រើនច្រើនណាបើមិនសូត្រឲ្យបន្តិចមិនដឹងធ្វើម៉េចអាត្មារងឯងវានិយាយទៅក្បាលបាក់ទៅនឹងអស់ទាំងអាត្មាទាំងគេនឹងវានុក្រអាសម្ពាធនឹងសម្ពាធប្រពៃណីនឹងគឺថាធ្វើឲ្យយើងបាំងពីអសច្ចធម៌នឹងទាំងអស់តែគ្នានឹងថាអញ្ចឹងអាត្មាវាចោមតនបានទាំងអស់ដែរណាកន្លែងហ្នឹងមិនអីក៏ គេមុនទៅសូត្រមុនសូត្រគេឯងតិចដែរចឹងទៅនឹងធ្វើម៉េចចឹងប៉ុន្តែសួរថាអ្នកទាំងឡាយហើយឮថាម៉េចចេះវិញស្ដាប់លោកសូត្រនោះឮថាម៉េចយល់ថាម៉េចបានប្រយោជន៍អីនៅពេលវេលាមានតម្លៃបើសិនជាយើងកុំមុនលោក សូត្រវែងពេកមុនលោកបយលធមវិញចិនដេញប៉ុណ្ណាយើងស្ដាប់ទៅវាយល់ហ៎ អញ្ចឹងហើយបានពិធីសាសនានឹងមិនអាចជួយមនុស្សបានរាល់ថ្ងៃហ្នឹងអីគេឈឺខ្លាំងគេទៅរកពេទ្យចិត្តសាស្ត្រឃើញទេឈឺខ្លាំងណាគេមិនទៅរកលោកឯណាដោះស្រាយចិត្តគេរួចទេមែនតើមានទៅសិង្ហបុរីមានទៅឯណានៃអាឈឺរោគចិត្តមានទៅពេទ្យស្គួតគេអត់ទៅរកលោកកើតទេពួកលោកទៅដល់សូតាគេស្ដាប់មិនកើតរឿងអីដោះស្រាយផ្លូវចិត្តបាន ដោះស្រាយផ្លូវចិត្តបានវាទល់បញ្យលឲ្យវាយល់ហើយទៅសូត្រអធោស្ដាប់មិនបានហ្នឹងដោះស្រាយផ្លូវចិត្តមិនកើតឥឡូវយើងស្ដាប់ប្រវត្តិមើលដូចជានាង នាងណាដែលកើតទុកនាងកេសាកោតមីទៅរកព្រះហ្នឹងវាកើតទុកពេកកាន់កូនទៅឲ្យព្រះអង្គប្រោសឲ្យកូនរស់វិញណាបើជួបជួបគ្រូបោកបោកទៀតហ្នឹងមិនទៅជួបមហាសប្បុរសទៅព្រះអង្គដាក់ទលយល់ អឺតថាគាត់ជួយ បានប៉ុណ្្នឹងឯងទៅរោឆ្នាំមកទៅរោក្របលងក្របស្ពៃអីហ្នឹងប៉ុន្តែរោពីផ្ទះណា ដែលវាអត់មានមនុស្សឈឺស្លាប់ហ្មងឲ្យទៅមកខ្យល់សិនពយល់លើហ្នឹងស្ដាប់មិនតាន់បានទេដែលព្រះអង្គឲ្យទៅហ្នឹងមិនមែនរឿង trick រឿងអីគឺថាឲ្យវាទៅមកខ្យល់សិនឲ្យវាយល់ខ្លួនឯងទៅសុំគេគេឲ្យប៉ុន្តែមានទេមានបងប្អូនស្លាប់ទេតែមាននោះពុកខ្ញុំទៅមិនស្លាប់នេះខ្លាញ់ញាតខ្ញុំទៅមិនស្លាប់អត់យល់អត់ស័ក្តិសិទ្ធិហ្នឹង ពីផ្ទះមួយទៅផ្ទះមួយពីភូមិមួយទៅភូមិមួយ ដើរស៊ូស៊ូស៊ូទៅពីណាក៏មានញាតស្លាប់តែចំអញ្ចឹងតាបាននាងគិតថាធัวដែលមានទុក្ខខាងអនិច្ចំអនត្តានេះវាមិនមែនតែរឿងតកូលណាមួយមិនមែនតែអញមិនតែណាណាឯណាទៅណាក៏វាតែចឹងយល់មិនបាច់តន់ទៅជួបព្រះអង្គវិញទេឃើញទេគ្រាន់តែប៉ុណ្ណឹងយល់យកកូនទៅកប់បាត់ដើរទៅជួបព្រះសម្មាសម្ពុទ្ធ គិតចឹងគេថាអូអនិច្ចំទុក្ខំអនត្តានេះមិនសម្រាប់អណាតម្នាក់ទេវៃទាំងអស់តែគ្នាតាជួបព្រះអង្គទៅក៏បួសជាភិក្ខុនីសម្រាប់ព្រះអរហន្តទៅកើតពយលពពុទ្ធគ្មានទៅសោតឲ្យទាំងអត់យល់ចឹងទេអាត្មារហងៃនោះវាកាត់កាត់នោះវាកាត់ចិត្តអស់មែនទេណាតើមកញាតញោមជប់ឲ្យសោតតែមកនឹងសុបាយចិត្តបាច់ ប៉ុន្តែអ្នកដែលយល់គាត់លេងទៀមទីហើយមែនទេណាប៉ុន្តែអ្នកដែលទៀមទីហ្នឹងគាត់មិនយល់ហ្នឹងឯងតែគាត់យល់គាត់លេងទៀមទីហើយរឿងហ្នឹងហើយរឿងស្រោចទឹកនេះគេគេអាងរឿងអីរឿងព្រះអានន្ទទៅប្រោះទឹកនៅកំពែងវេសាលីអាហ្នឹងជារឿងពិសេសរបស់ពុទ្ធតាទៅប្រោះដាក់កំពែងដែរមិនទៅប្រោះដាក់មនុស្សឯណាគ្មានផងណាយើងចេះអាងតែរឿងហើយព្រះអង្គធ្វើតែម្ដងវាមានរឿងពិសេសពួកអមនុស្សនោះវា បៀតបៀននៅពេលដែលកើតរោគកើតអីពួកនឹងវាមកធ្វើឲ្យវឹកវរទៅតែម្ដងណាហើយយើងមកធ្វើអាផ្លៃរាល់ថ្ងៃរាល់ឆ្នាំព្រះពុទ្ធមានលក្ខណៈពិសេសរបស់ព្រះអង្គទៅព្រះអង្គធ្វើ មានហេតុទៅព្រះអង្គធ្វើ មានចិត្តព្រាវទេយើងព្រាវមិនដឹងចង្រៃស្អីផងជាអស្រោចដែរមិនដឹងចង្រៃស្អីផងសារស្រោចដែរស្រោចយូរយូរយូរមនុស្សកាន់តែធ្ងន់ទៅធ្ងន់ទៅស្លាប់នៅតែមិនខុសទៀត មើលដូចញោមមែលយូរ៉ាគាត់ប្រាប់ថ្ងៃមុនទៅជាប់ហើយតែទៅជាប់ស្រោចទឹកហើយជាប់សំភារមកអូស្ត្រាលី ទៅទៅ ធ្លាក់ទៅហូតទៅរស់រស់គ្រូមកពីយើងប្រមាថអញ្ចឹងចេះគេដោះទៀតឃើញទេមួយខ្លួនអត់មិនអីទេពេញចិត្តជឿយ៉ាងណាយ៉ាងហ្នឹងក៏ប៉ុន្តែអាត្មាខាន់ប្រាប់ថា សម្រាប់ថ្មផ្ទាល់បើញាតញោមមុនថ្មទៅគុំបារម្ភថាខ្ញុំអត់ចេះសូត្រធម៌អានឹងអូខេមួយថ្មអូខេមិនបាច់ចេះមួយម៉ាត់ក៏បានដែរប៉ុន្តែចេះស្ដាប់អត់បើថ្មនិយាយឲ្យស្ដាប់ចេះអង្គុយស្ដាប់អត់មិនបាច់ទៅពះមិនបាច់បត់ជើងអីដែរបែអង្គុយស្ដាប់ចេះស្ដាប់អត់បានតែប៉ុណ្្នឹងបានមួយ ថ្ម fan របស់អាត្មាបានតែប៉ុណ្្នឹងបានអាត្មាអាត្មាគ្មានត្រូវការ fan ណាចេះសូត្រធម៌ fan ណាចេះថ្វាយអង្គមកតិមកតុំអីច្រើនបាច់ទេបាទព្រោះណារបៀបរបបច្រើនពេកហ្នឹងណាគ្មានយល់ហ្នឹង